mố đâu nó mui mui mui gọi chứ đâu nó phải một lần anh mua anh thôi mình lý cho thêm thôi mình lý thêm thôi mình lý ô à đấy định đâu cản camera anh nó không ប្រេងគេបាច់ប្រេងផងឥឡូវមកជិះបាច់ប្រេងទៅមួយបាត់ហើយណាខ្ញុំក្រោយមកបើកវិញបើកវិញប្រេងអញញអញញខាងអញញកូនចាប់ប្រេងអត់មកបាច់ទៅពីអត់ អស់មួយប៉ុណ្ណោះកាត់ទៅអស់ហើយទៅកាត់អស់ខ្លួនចាប់ប្រែកាត់បែរហ្នឹងគេកាប់នេះអត់ដែរហ៎ទៀតអស់នៅរួនទៀតរួនឃើញទូបកលែទៅនោះអូអត់ដៃកែមកមិញមិញជឿហិតមើលអានេះមានលុញគ្រាប់សូនទុកបាញ់សัตว์ tôi bắn vào cách đây xong không lươn đấy lươn đấy Look. ដាក់អត់ទេគេក៏ដកពូជបោគេនេះកប់ហូចឆ្នាំនោះមិនមិនមើលអាថៃអេពីហោអាពីពីកាប់អាពីតែទៀតស្ទះស្ទះគ្នាជិតនំរួនមកតើខ្ញុំរត់ទៅវ៉ាដល់ គេបាយវាយវាយគូចាំមើលម៉ាំងជំងម៉ាំងជំងម៉ាំងបោកទេនៅនេះឯងគ្មានទៅណាទេសម្បុកហើយបែរជាមនុស្សហើយនៅតែមានសម្បុកនៅតែកណ្ដោតែម៉េះម៉េះមកពីនេះបើមនុស្សរួនមួយសម្បុកមួយកណ្ដោកណ្ដោរួនមួយសម្បុកពីរជាងដើមគេរួនដើររៀងជ្រៅដែរគេធ្វើគេយកទៅដល់នោះ ลุงเล็กรุนบาทรุนป้าไหนรุนรุนป้าไหนรุนบ้านมาชิ้นเพ่ยองเราไม่กล้าเลยนะบาดบาดกับเบี้ยกรอมนะอ่างเราก็หอมดับพิพลดพิพลดเหรอรู้เลยน้ำไม่ใช่เครื่องเด้ មានទេទេមិនមកដែរមិនមកដែរមកណាស់នេះបាត់តោអត្តនានោះបាន3ទៀតព្រោះអាវិញអង្កលីងអូកណប់ដាច់ពូសមកថ្ងៃក្រោយគឺគឺដើរទៅអនឡាញបាញ់អាទុយទុយចឹងហើយទៅបោអូបាន ធំក៏បាទខុសនេះបានយូរញ៉ាំបានយូរនេះមួយទីក្រោមបាទមួយទីក្រោមចាញ់អាភីអត់ចាំទៅខោឲ្យមុខទេនោះតែទៅចាំដុំនោះមុនហ្នឹងចេះតែថតដែរលើលូតលូតលូតថ្មឲ្យណាឡាទីតឃើញអានោះឃើញអាឃើញរួនណាស្មងដល់ lên thịt ừ. tết à thịt ừ, có điệu bỏ con trong này có có chế viên trong nào on trong nồi mưa hả Ủa, bay chừng đòi cấp nó quần tôi trời anh cọc cọc rỡ à anh ấy tôi cọc tia một tấm chặt បាត់អញនៅទឹកដល់ទៅធ្វើឃ្លៀងធ្វើបន្ទប់ VIP កែទៅ នេះអានេះរក់ផ្ដាំបានហើយនេះអូអភ័យ5នាទីអានេះកាក់ដោតអានេះអាក្នុងនេះមិនច្រើនបាយបាយជឿជឿតិចតែ